បងរកអូនអត់ឃើញសោះ ពេញជលស័យភូមិយល់ចរណៃរៀមរែងទុកភ័យសឹកសឹកស័យហើយអូនឃើញតាវងបាសា បាសាយីសัตว์ ត់ទាំងគូយំឆ្លើយឆ្លងកាមអីរូបអូន ហើយនឹងរូបបងអោយឃ្លាឆ្ងាយពីគ្នាបងខំស្រែកហៅម៉ាឡាតើអូននាងបាត់ទៅណា អូនទៅវាជាមួយតាតា អូនឡាងឡានក៏រ៉ូឡាអូនឡាងអូតែលយ៉ាងសង្ហា អូនមិនខ្លាចកើរោងសេដាណា អូនអង្គណែទាំង5ដុល្លារឡា អូនឡើងលើស្ពានជ្រួយនឹងវ៉ាវ៉ាអូនលូតទឹកយ៉ាងសង្ហាហាស្លាប់ចោលបងហើយមកឡាអូន យាមនៅតែរងចាំចាំជួបមាឡាចាំជួបគូស្នេហាជាគូគីកាឲ្យរៀបបំផ្លិច លិចមិនបានឡើយណាមឡាមីបងមឡាអូនវិលវិញមកអូន Allah. អូននាងបានទៅណា អូនទៅនៅជាមួយតាតា អូនឡាងឡានកូរ៉ូឡាអូនឡាងអូតែលយ៉ាងសង្ហាហាអូនមិនខ្លាចការរោគសេដាដាអូនអាងអានទឹកប្រាំដុល្លារអូនឡើងលើស្ពានជ្រួយយ៉ាងវ៉ាវ៉ាអូនលូតទឹកយ៉ាងសង្ហាហាទៅចោលបងហើយ chúa ma là បងសងកាន់ដៃលេដេចញីក៏ស្រីយំស្រីអើយអើយនាងស្រីស្រក្មេងបងសងកាន់ដៃលេដេចញីក៏ស្រីយំអូនធំទៅហើយក៏មាននរណាមកខំដេញហាក៏ បងខ្មាំង មើរលងនេះក្រហមទាំងគូមើរស់លើករលងពលអូន Carraña ខ្មៅរលងស្រីអើយអើយ ស្រីតតជាក្រមែអូនស្អាតសមលេះទេសក់ខ្មៅរលងនេះត្រហតទាំងគូខ្មៅរស់លើបរលងអូលអូនក្រហមដូចផ្លាទំលោ យអស្គាល់គ្នាយូរហើយដេច ចាអ្នកក៏រវងឲ្យស្គរដៃអើយក្រស្រីសបាយអស់ចាឯនេះរីករាយគ្នាបញ្ញាអើយស្នេហាមកស្ម័គ្រមេត្រីអើយស្នេហាមកស្ម័គ្រមេត្រី ជុំញាតិមិត្តបងអូនបង នៅតែអាឡ័យឯណែចំនៅក្មេងវ័យអើជួបជុំញាតិមិត្តប្អូនបងអើជួបជុំញាតិមិត្តប្អូនបង សបាយអស្ចារ្យនឹករវងឲ្យស្រោដៃអើយប្រស្រីសបាយអស្ចារ្យឯណែរីករាយលាវកញ្ញាអើយស្នេហាហាហោស្ម័គ្រមេត្រីអើយស្នេហាហាហោស្ម័គ្រមេត្រីនឹកសបាយគ្រីនោះអើយចិត្តខ្ញុំមកនៅដែរ នៅតាំងអាឡាយីអេនេះចំនេះក្មេងវ័យអើជួបជុំញាតិមិត្តប្អូនបងអើជួបជុំញាតិមិត្តប្អូនបង យ៉ាងនឹងឲ្យចូលដនដឹងកូនពីយកខ្ញុំទៅសំញ៉ៃចោឲ្យកុយគុណពីនិតអ៊ីនូចោហៅអ៊ីតទៅទៀតទៅអងគួយចិត្តម៉ែក្មេងពីនិតចំរិតដេកដល់សួនហាមុខច្របើដៃជើងក្រោកចូលឡាហើយវងវល់ទូខូចឬខលហើយតារៀនសូត្រដល់ណាឲ្យឆ្លើយថាម៉េចពេញដល់ដោយឡើងសាលាឲ្យខ្ញុំវិចារឲ្យអ្នកលោកស្ដាប់អសម បើថាឯងអៀនហើយចំណាំដេកក្រោយចង្រៃលោកប៉ាកែវបែកឆាឲ្យគេសើចអាកាយនឹកអៀនដល់ហើយហើយអ្នកសែនស្ដាយណាខ្ញុំស្រាប់តែដល់ពីបាយចំហុំទាំងឡាយរីត្រៀមត្រាឲ្យធ្វើរឹកយ៉ាងណាចាឲ្យសភាពបរំទុំរំភោបឈ្មោះឆ្ងាញ់ហើយអ្នកសែនស្ដាយណាខ្ញុំរវល់ធ្វើរំទុំមិនហ៊ានលើកលាន់សិននឹងគេ ម៉ែធ្វើយ៉ាងនឹងក៏ចូលដល់ដឹងកូនគីយកខ្ញុំទៅសំញ៉ៃចោឲ្យគួយគុណពីនិតអៀននោះហៅអៀនមិនហ៊ានទៅអងគួយចិត្តម៉ែក្មេកពីនិតចម្រិតដេចដល់សួរថាមើលមុខច្រមើលដៃជើងក្រោកឈរឡើងហើយបងវល់ចូលកូចឬខលហើយតើរៀនសូត្រដល់ណាអោយឆ្លើយថាម៉េចតែដល់ដូចលើសាលាឲ្យខ្ញុំវិចារឲ្យអ្នកលោកស្ដាប់សំនៀង បើថាឯងមានហើយចន្មត់ដេចឡើយវាចង្រៃលោកប៉ាកែវបែកឆាឲ្យគេអ៊ីសើចអះអាយដឹកអៀនដល់ហើយហើយអ្នកសែស្រាយដាក់យោស្រាប់តែដល់ពីបាចំហុកទាំងឡាយរៀបរៀបត្រាឲ្យធ្វើរឹកយ៉ាងណាចាឲ្យសារភាពអរំទុំលន់ហូបឈ្មោះឆ្ងាញ់ឯអ្នកសែស្រាយដាក់ខ្ញុំរវល់ធ្វើរំទុំមិនហ៊ានលូកលាន់នឹងគេ ចិត្តកំពុងតែរីកមានគេចូលកាច់ឬបងនៅអូអ្នកចាំមិនទាន់ដាច់ស្រាច់មានតែគេចូលកាច់មានគេចូលកាច់ពីទ្រូវងទេដល់អូណូអីណាអូណូអីណាអូណូអីការំទេអីការំចងយ៉ាកំពុងជីកង់កំពុងគីកង់យ៉ាងល្មមនេះបងឲ្យចាំឲ្យអូណូ អូណោអស្វ័យចនទីនរីអូណាចំែងសាខាអស្វ័យចនទីចនរីអូណាចំែងសាខាគឺបុណ្យនៃកាណាចាបងប្រាថ្នាអជួបអូស្រីគឺបុណ្យកាណាបងប្រាថ្នាអជួបអូស្រីសាច់សសែនសំចកមុំអូនអាយចកអាយោប្រៃសាច់សសែនសំចកមុំអូនអាយចកអាយោ जगह बहुत ដើរចេញបងនឹងដេញដេញឲ្យស្រីមើលក្របីក្របីដើរចេញបងនឹងដេញដេញឲ្យស្រីមើលក្រពើក្រពើក្នុងទឹកឯងបងណាមិនសូវណាមិនសូវហ៊ានចាប់ណាក្រពើក្រពើក្នុងទឹកកបងមិនសូវណាមិនសូវហ៊ានចាប់ក្រពើចង្កពើងអស្រាបងនឹងចាច់ចាប់ឲ្យស្រីមើលក្រពើក្រពើងអស្រាបងនឹងចាច់ចាប់ឲ្យស្រីមើលការរំចករងមានស្រីបងមិនសូវណាមិនសូវហ៊ាននេះការរំចករងមានស្រីបងមិនសូវណាមិនសូវហ៊ាននេះ ការរងមកករងតទេបងនឹងលីលីឲ្យស្រីមើលការរងមកករងតទេបងនឹងលីលីឲ្យស្រីមើល បីដាចាញ់បងនឹងដេញដេញឲ្យស្រីមើលរបីក៏បីដាចាញ់បងនឹងដេញដេញឲ្យស្រីមើលរពើក៏ពើក្នុងទាំងចាប់បងមិនសូវតែមិនសូវហ៊ានចាប់រពើក៏ពើក្នុងទាំងចាប់បងមិនសូវតែមិនសូវហ៊ានចាប់រពើចុះក៏ពើងត់ស្រាបងនឹងចាប់ចាប់ឲ្យអូនមើលរពើក៏ពើងត់ស្រាបងនឹងចាប់ចាប់ឲ្យអូនមើលការរងការងមានស្រីបងមិនសូវតែមិនសូវហ៊ានលីការរងការងមានស្រីបងមិនសូវតែមិនសូវហ៊ានលី ការងរងតទីបងនឹងលីលីឲ្យស្រីមើលការងរងតទីបងនឹងលីលីឲ្យស្រីមើល សបងមួយនេះទុកជូននួនអងអានដុំអសបងមួយនេះទុកជូននួនអងរួមទាំងដុំកោពីផងទុកជូនខ្សែសងនៅថ្ងៃជុំបិណ្ឌអូនទៅបានជឺបងក៏មិនឃើញមានឆ្អិនអូនទៅបានជឺពេកបងក៏មិនឃើញមានឆ្អិនឬមួយមានស្នេហ៍ចៅចិនអូនមិនប៉ិនញ៉ាំនំអត់សអហើយនំបងតែមួយបងក្តាប់មិនហ៊ានលែងដៃហើយនំបងតែ ច់ដៃព្រួយចាំពីស្រីអូនមកមករអមកសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញពនលោមកសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញពនលោគេថាអូនលេងជុំបងអូននៅក្នុងក្របដាំនំប៉ាំងថាអើយហូចចិត្តពេកជុំឡើងដេកមិនលុកណាស់អើយហេហូចចិត្តពេកជុំឡើងដេកមិនលុកណាស់ហើយដេកអបអសតរាត្រាយទឹកព្រៃជុំក្រោយចជ្រេចជ្រោអូយដូចពូនអូខ្ញុំនេះចូលមើលគឺមាត់ឡើងស្រួច វាបយបងខ្ញុំនេះឈរទីធ្វើមាត់ឡើងស្រួចលៀមលើមនៅក្បែរបងរួចអសមហោប្រួយសំកណ្ដាស់មក មួយនេះទៅជួននួនអអណ្ដុំអសមកមួយនេះទៅជួននួនអព្រមទាំងនោះក៏ពីផងទុកជួខ្សែសងដល់ថ្ងៃជុំបិណ្ឌអូនទៅបាត់ជូបងក៏មិនឃើញមានឆ្អិនអូនទៅបាត់ជូពេកបងក៏មិនឃើញមានឆ្អិនឬមួយមានស្រែចោលចិត្តអូនមិនប៉ិនញ៉ាំនំអនសអហើយនំបងតែមួយបងដាំមិនហ៊ានលែងដៃហើយនំបងតែមួយបងដាំមិនហ៊ានលែង យាយចំអូនហើយប្រៃព្រួយចាំពីស្រីអូនហៅមករក៏សួរអ្នកស្គាល់តាហើយអ្វីមិនឃើញកូនលោកក៏សួរអ្នកស្គាល់តាហើយអ្វីមិនឃើញកូនលោកគេថាអូននាងជុំមកក៏នៅក្នុងក្រុមដាំនំប៉ាំងហើយហើយខូចចិត្តពេកជប់ឡើងលេងបានលោកណាហើយខូចចិត្តពេកជប់ឡើងលេងបានលោកណាហើយលេងអោបអសតតាត្រៃទឹកព្រៃជោគណាចោជ្រេចោជ្រោចពេលអបអរខ្ញុំណែចោជ្រេតែមកឡើងស្រួចញា វាវយមកខ្ញុំនេះចុចនេះទៅមកឡើងស្រួចនេះលើនឹងបែបបង្រួចអសោះហោប្រួយចាំកណ្ដាលមកអត់